តាំងពីយូរមកយើងអត់ដែលរៀនបដៅចិត្តខ្លួនយើងឯងមែនទេយើងអត់សូវដែរបរៀនបដៅ ចិត្តខ្លួនឯងច្រើនតែចង់តែបដៅគេមែនទេដូចបដៅកូនបដៅក្មួយបដៅនៅនេះបដៅនៅនោះឬក៏តាម Facebook អាណាធ្វើខុសអីជួយជេរជួយអីនឹងសម្បោះប៉ុន្តែមនុស្សទាំងអស់គ្នានោះមិនដែលដាក់ពេលមករៀនបដៅចិត្តខ្លួនឯងទេហើយនៅពេលដែលទុកលំបាកមែនទែនមិនមែនរឿងខាងក្រៅទេថាមកពីចិត្តនឹងវាពិបាកបដៅ រហូតដល់ពេលគាត់កើតទុកខ្ញុំមិនចង់គិតទេតែវាចេះតែគិតឃើញវាពិបាកបដៅហ៎ឃើញទេមកពីម្ដាយបដៅវាផងវាឡើងទំនើងឡើងឡើងហាមឡើងស្ដាប់ឲ្យហ្នឹងហ្នឹងហើយអញ្ចឹងដាក់ពេលខ្លះរៀនបដៅចិត្តខ្លួនឯងប៉ុន្តែដើម្បីបដៅវាបានតើស្គាល់វាច្បាស់អញ្ចឹងណាហើយស្គាល់ច្បាស់បានទល់តែរៀនធម៌ព្រះអង្គព្រោះធម៌ព្រះអង្គបរៀនពីចិត្តហ្នឹងឯង នឹងចឹងចឹងបានថាអត់មានទេរឿងខាងក្រៅដែលយើងទៅ ការពារបានអត់មានទេ នៅក្នុងអំណាច គឺមានតែរៀនបដៅចិត្តទេ គ្មាននរណាម្នាក់នៅក្នុងលោកនេះ បានដូចចង់ទាំងអស់ឯងកុំថាឡើយយើងមនុស្សសាមញ្ញមហាសទ្ធិពិភពលោកក៏គ្មាន បានអ្វីតាមចង់ទាំងអស់ដែរនឹងសំបី ប្រធានាធិបតីធំធំក៏គ្មានតាមចង់បានទាំងអស់ដែរយើងតូចតូចអាចង់របស់យើងតូចតូចដែរគេរៀងធំធំបន្តិចចង់របស់គេធំធំដែរមែនទេហ្នឹងហើយហើយទុករបស់អ្នកអាត្មាធ្លាប់ដោះស្រាយបញ្ហាឲ្យបរិស័ទអ្នកដែលដែលគាត់សាមញ្ញសាមញ្ញធម្មតាឃើញថាទុករបស់គាត់ដូចងាយជាងទុកដែលមនុស្សរៀងខ្ពស់ខ្ពស់ហ្នឹង ទំហំរបស់គាត់ដូចងាយជាងដល់ទុករបស់អ្នកចំនួនធំធំងាយដល់ព្រោះអាចរន់ការរស់ស៊ីរបស់គាត់នឹង ដូចសរសៃឈាមអញ្ចឹងមិនខណ្ឌនឹងឈប់គិតរួចខ្លួននេះមែនទេឈប់គិតតែបន្តិចគឺគ្រោះថ្នាក់ហ្មងចំនួនមនុស្សចរន្តពេញភពលោកណាតែបើអ្នកប្រជាជនធម្មតាមាន ពេលខ្លះគាត់គ្រាន់តែដកចំហៀនតែបន្តិច ស្រួលណាប៉ុន្តែសរុបមកសេចក្តីទុកនៅលើតែផ្លូវចិត្តដដែលបរៀនចិត្តឲ្យបានឆ្លាតតន្តិចគ្រប់យ៉ាងគឺអូខេមកនិយាយតែឯងឃើញធោសាមញ្ញឯងអញ្ចឹងធោដែលពិចារណាពីចាស់ឈឺស្លាប់នេះនៅតែមានប្រសិទ្ធភាព មិនបានវានៅតែមានប្រសិទ្ធភាពព្រោះយើងរស់នៅក្នុងចាស់ឈឺស្លាប់នឹងឯង ដូចគ្នានឹងគ្រូពេទ្យនៅតែត្រូវមានការងារធ្វើតទៅទៀតព្រោះមនុស្សមានជំងឺនឹងឯងយើងស្ដាប់មិនស្រួលថាធំនឹងស្អីទៅនិយាយទៅចាស់ឈឺស្លាប់អាណាមិនដឹងដឹងមែនតែនដល់តែភាពចាស់ភាពឈឺភាពស្លាប់នឹងមកដល់យើងអត់សោយសោកអានឹងបានឈ្មោះថាដឹងមែនតែនតែបើខិនតែឈឺកើតទុកព្រាត់ប្រាស់កើតទុកស្លាប់កើតទុកមានន័យថាយើងមិនដឹងទេ យើងមិនដឹងទេយើងគិតពីរឿងហ្នឹងយើងគិតដោយមោហៈទេ គិតដោយអវិជ្ជាទេ តែបើ បញ្ញាកើតឡើងពិចារណារឿងហ្នឹងគឺវាទៅជាធម្មតាទាំងរស់ក៏រស់ទៅ ដល់ពេលស្លាប់ក៏ស្លាប់ធម្មតាតែអាហ្នឹងបានឈ្មោះថាដឹងចាស់ឈឺស្លាប់ពិតប្រាគាត់ហ្នឹងហើយពាក្យនិយាយបានប៉ិនយល់បានមិនបានអាហ្នឹងជារឿងផ្សេងហ្នឹងហើយប៉ិនសរុបមកដឹងថាធនហ្នឹងគឺធម្មតាក្នុងជីវិតហ្នឹងនៅឬក៏ធនហ្នឹងទល់មេឃដីឯណានោះ ជាពេលខឹងមានធោះអត់អីអត់ពេលខឹងហ្នឹងក៏ធោះដែរអាហ្នឹងហៅថាអកុសលធោះឃើញអត់ហ្នឹងហើយគឺជាធម៌ដែលគួរកំណត់ដឹងថាអូចិត្តនេះក្រោតហើយតា ចិត្តនេះទោសៈកើតឡើងហើយអញ្ចឹងរឿងដែលត្រូវ deal ជាមួយមានន័យថារឿងដែលត្រូវពាក់ព័ន្ធរឿងដែលត្រូវ ធ្វើការជាមួយវា មិនមែនអ្នកខាងក្រៅទេគឺត្រូវធ្វើការមួយចិត្តហ្នឹងអាចិត្តខឹងហ្នឹងប៉ុនមនុស្សឆ្លោះគ្នា ភាកច្រើនពេលរយជំនួយមិនមែនឲ្យជួយដោះស្រាយបញ្ហាចិត្តខ្លួនឯងទេឲ្យជួយ បដៅវាផងកុំឲ្យវាប្រហើនពេកទៅទៅទៅឲ្យជួយមើលវាធ្វើម៉ងម៉ងហ្នឹង ប៉ុន្តែយើងគិតមើលចិត្តនៅក្នុងហរតិរបស់យើងមកយើងពិបាកបដៅដល់ប៉ុណ្ណឹងហើយចុះទម្រាំទៅហាមាត់គេនោះហាមិនឃើញយើងដោះស្រាយខុសរឿងឯងអ្នកដតីយ៉ាងណាណាដូចមេឃធ្លាក់ភ្លៀងមកមេឃខ្យល់មកខ្យល់បក់មកអញ្ចឹងរឿងត្រូវដោះស្រាយគឺតែមកក្នុងផ្ទះយើងឯងខែតិចខ្លាំងប្រើអីគេម៉ាស៊ីនកម្ដៅទូប្រើមួយមេឃឬក៏ប្រើក្នុងផ្ទះនេះក្នុងផ្ទះ ឃើញទេនេះជាកន្លែងត្រូវដោះស្រាយ ភ្លៀងខ្លាំងទៅទប់មេឃកម្អុយភ្លៀងឬក៏ត្រូវមើលកន្លែងណាលេខត្រូវប្រអចិត្តគឺត្រូវមើលផ្ទះយើង ភ្លៀងក៏ដោយខ្យល់ក៏ដោយក្តៅក៏ដោយត្រជាក់ក៏ដោយ បើអត់ធ្វើការក្នុងផ្ទះយើងទេទៅអង្គុយហាលវិលចូលមេឃជេរមេឃបលយោភ្លៀងនេះភ្លៀងត្រូវទេមិនត្រឹមតែមិនត្រូវទេសង្ស័យឈួត ថ្មលើកឧទាហរណ៍មួយឧទាហរណ៍នេះណាគាត់ឧទាហរណ៍ឲ្យគិតណាអឺសម័យពីដើមមកដែលយើងអត់តន់ចេះធ្វើផ្ទះអីនៅភ្លៀងរត់ទៅនេះភ្លៀងរត់ទៅនោះឧទាហរណ៍ចឹងណាអឺឧទាហរណ៍ថាមានមានមនុស្សដ៏អស្ចារ្យពីរនាក់ថា God ក៏បានដែរថាដូចព្រះចឹងណាមានម្នាក់ហ្នឹងពេលដែលភ្លៀងធ្លាក់មកចឹងទៅយើងយើងអង្វរទៅគាត់ទប់ភ្លៀងឡើងឲ្យធ្លាក់ នឹងនិយាយថាជួយផងកុំឲ្យភ្លៀងទៅទឹកខ្ញុំគាត់ក៏សូត្រមុនទៅស្រាប់តែភ្លៀងហ្នឹងឈប់ទៅទឹកយើងអញ្ចឹងណាមានម្នាក់ទៀតក៏អត់មានរិទ្ធពិសេសទេគាត់គ្រាន់តែប្រាប់យើងថាបើមិនចង់ឲ្យភ្លៀងទៅទឹកថ្ងៃក្រោយណែឯងត្រូវធ្វើផ្ទះនៅធ្វើខ្ទមធ្វើផ្ទះឬក៏បាំងឆ័ត្រអីទៅហ្នឹងហើយប៉ុន្តែអ្នកទាំងពីរហ្នឹងក៏មានកំណត់អាយុដែរគាត់តែ100ឆ្នាំស្លាប់ដូចគ្នា តើអ្នកទាំងពីរហ្នឹងម្នាក់ណាដែលពិសេសសម្រាប់មនុស្សគ្រប់ចំនួនម្នាក់ដែលតែភ្លៀងមកជួយទប់ភ្លៀងហើយម្នាក់ទៀតឲ្យរូបមន្តឲ្យត្រូវធ្វើផ្ទះហ្នឹងហើយព្រះសម្មាសម្ពុទ្ធគឺដោយបរិសុទ្ធទី2ហ្នឹងហើយព្រះអង្គមិនដែលអះអាងមកជួយ ដោះចង្រៃឲ្យយើងទេ តែព្រះអង្គគ្រាន់តែបង្រៀនរូបមន្តដើម្បីឲ្យយើង សាង ភាពមមតមផ្លូវចិត្តរបស់យើងដើម្បីដោះស្រាយបញ្ហាក្នុងជីវិតរបស់យើងអឺ ទី1ថាក្រហោះគួររៀនអីក្នុងនាមជាពុទ្ធបរិស័ទនៅក្នុងពធហ្នឹងមានធោអីដែលកុហកគួរប្រតិបត្តិអឺបើយើងនិយាយថាគួរធ្វើយ៉ាងណា គួរធ្វើយ៉ាងណានោះធោដែលព្រះ សម្មាសម្ពុទ្ធសម្ដែងឡើងព្រះអង្គមើលបុគ្គលដែរមានពេលខ្លះมันអាចដាក់តធោមេតិកាមួយហ្នឹងគ្រប់គ្នាត្រូវគ្រប់គ្នាទេ ប៉ុន្តែគរិវាសធោអីព្រះអង្គសម្ដែងពីដូចជាសច្ចតមៈខន្តីកតញ្ញូអីចឹងទៅប៉ុន្តែតាមយបល់អាត្មាបើយើងយកតែមេតិកានឹងយកទៅដោយមិនយល់ក៏នៅតែប្រាការមិនកើតឬថាយើងនិយាយពីខមេតិកា នៅ ក្នុង សង្កេលកៈសោត នៅក្នុងហ្នឹងព្រះអង្គសម្ដែងទូនាទីទាំងអស់ទូនាទីដូចជាកុហកគួរធ្វើអីប្រសងគួរធ្វើអីមេត្តាបៃតាអាហ្នឹងជាខអញ្ចឹងឯងប៉ិនបើយើងយល់មិនដល់នៅតែប្រអត់កើតអញ្ចឹងការចេះដឹងច្រើនទៅជារឿងសំខាន់នៅពេលណាដែលមានការយល់ដឹងច្រើនបញ្ញានោះឯងជាកត្តាសម្រាប់ថាតើគួរធ្វើអ្វីមិនគួរធ្វើអ្វី សូម្បីតែសម្ដែងពីកតញ្ញូក៏ដូចគ្នាដែរទីហោះថាទី1កូនត្រូវធ្វើនេះទី1កូនត្រូវធ្វើនេះទីហោះថាទូនាទីកូន5ចុះម៉ែឪចិញ្ចឹមមកយ៉ាងណាយើងត្រូវចាំគាត់យ៉ាងនឹងជួយការងារតិចតួចដូចយើងនៅឆ្ងាយទៅជួយស្អីអាការងារតិចតួចយើងលើកដាក់អត់ដល់ទេប៉ុន្តែនៅពេលណាដែលការយល់ដឹងនឹងចម្រើនណាវានឹងប្រាប់ថាតើគូធ្វើអីយើងសម្រេចចិត្តបានតួយ៉ាងការដែលព្រះបរមពោធិសត្វ អឺកើតជាសវណ្ណសាមអត់មានពីណាទៅប្រាប់ព្រះអង្គថាណែបើម៉ែឪខ្វាក់ត្រូវធ្វើនេះត្រូវធ្វើនោះអត់ទេរបៀបនៃភាពវៃឆ្លាតរបស់លោក លោក ដឹងហ្មងដើម្បីឲ្យឪពុកម្ដាយទៅដល់បង្គន់បានហើយអញអត់នៅផ្ទះទៅបេះផ្លែឈើទៅជីកស្អីចឹងគាត់នៅទៅរកបង្គន់មិនឃើញចឹងធ្វើស្នូឲ្យកាន់ឃើញទេអត់មានណាប្រាប់ទេប៉ុន្តែបញ្ញាហ្នឹងវាវាឲ្យគិតឃើញចឹងឃើញទេអឺ ហើយដើម្បីយកគាត់ទៅកាន់ទីឆ្ងាយគាត់ដើរពិបាកដាក់កត្រកមកខាងមួយរែកគាត់ទៅណ៎ណាទៅប្រាប់គាត់ថាអត់ទេគឺ understanding ការយល់ថាកលៈទេសៈគួរធ្វើអីមានសំណួរច្រើនណាស់ដូចជាការបដិបត្តិចំពោះពងបណ្ដាយជាពិសេស បងប្អូនយើងនៅកូរ៉េហ្នឹងតែងតែសួរអាត្មាថាចុះខ្ញុំនៅឆ្ងាយតើការដែលមិនបានបំរើគាត់ផ្ទាល់គ្រាន់តែផ្ញើលុយទៅយ៉ាងម៉េចដែរកតញ្ញូមិនសំដៅថាចិត្តឆ្ងាយទេសំខាន់ថា ខណៈហ្នឹងតើយើងគួរធ្វើអីដែលកើតជាប្រយោជន៍ដល់គាត់ឃើញទេអញ្ចឹងបានអាត្មាផ្ដើមមិញហ្នឹងមកហៅថា VIP ហ្នឹងគឺពពុទ្ធបរៀនឲ្យយើងចម្រើនតែបញ្ញាដល់ពេលហ្នឹងយើងដោះស្រាយយ៉ាងណាគឺជារឿងរបស់យើងហ្នឹងហើយដូច Bruce Lee គាត់និយាយអញ្ចឹងស្គាល់ Bruce Lee Lee Xiao Long អឺគាត់ថាម៉េច be formless sharpless កុំជាប់ទម្រង់ទីមួយត្រូវធ្វើអីទីមួយត្រូវធ្វើអីហ្នឹងអាហ្នឹងអត់ឆ្លាតទេមនុស្សបំចឹងដូចអាចេទៅយកបានតែសបុកមន់លើរឿងធនជ័យហ៎សិទ្ធិថាម៉េចអាភ្លើងឆេះផ្ទះណាទៅយកអាស្រាស្រាចេញមកមានតែទៅយកទៅសបុកមន់ហ្នឹងហើយឃើញទេដូច្នេះ អាទម្រង់ត្រូវធ្វើនេះត្រូវធ្វើនេះត្រូវធ្វើនេះហ្នឹងវា ប្រើបានម្ដងម្កាលទេតែបញ្ញាវានឹងសម្រេចឲ្យយើងថាគួរធ្វើអីប្រូសលីក៏ថាចឹងដែរអ្នក ដែលអាចវាយតាមក្បាច់ឲ្យคล้ายជាអ្នកបកែបានវាលែងតែមនុស្សមាន ក្បាល3ដៃ6ព្រោះមានពេលខ្លះក្បាច់ហ្នឹងតម្រូវឲ្យវាយមួយទល់មួយហើយចុះបើគេមកពីមុខពីក្រោយផងនៅតែឆ្វេងស្ដាំកាយបត់ចឹងទៅគឺវាយពីក្រោយ ចឹងអា flexibility ហ្នឹងហើយឧទាហរណ៍ថាអាត្មាមកទីនេះហើយបើកឱកាសឲ្យបងប្អូនសាកសួរចឹងអាត្មាក៏អត់ដឹងមុនថាបងប្អូនចង់សួររឿងអីដែរហ្នឹងស្រេចថាតើសំណួរកើតរឿងអីហើយទៅដោះស្រាយឬថាម៉េចឃើញទេអញ្ចឹងនៅពេលដែលការយល់ដឹងច្រើននឹងវាកើតឡើងហើយ ព្រោះបញ្ហាវាមានទម្រង់ប្លែកគ្នារហូតពិសេសឧទាហរណ៍លើបែកបន្តិចថាដូចអ្នកបោកយើងអញ្ចឹងគេអត់បោកវិធីណែលណែលទេ គេត្រូវរកវិធីថ្មីមែនទេមែនទេហ្នឹងហើយសម័យមុនបើនិយាយពីការខ្លាំងប៉ាកែគេយករឿងអីប្របាទធម្មឹកឬក៏អីគេស្អាមន្ត្រីឬក៏អឺអឺរ៉ាដេប៉ូប៉ុន្តែដល់ហ្នឹងសាំសាំសាំទៅគេរករឿងថ្មីទៀតដែរប៉ុន្តែបើ ភ្នែកជាអ៊ូខុងណា កាឡាខ្លួនធ្វើអីក៏មើលដឹងដែរមែនទេកាឡាខ្លួនធ្វើអីក៏មើលដឹងដែរអញ្ចឹងការចេះដឹងច្រើន ជារឿងល្អជាពិសេសយើង សម័យនេះយើងមាន social media គួរប្រើវាឲ្យបានជាប្រយោជន៍ហើយស្ដាប់ឲ្យមានប្រយោជន៍គឺយើងស្ដាប់មើលនរណាដែលមានចំណេះចំណេញពិតប្រាកដហ្នឹងបើស្ដាប់រឿងច្បាប់គឺត្រូវស្ដាប់នរណាដែលចេះច្បាប់មែនតើ ស្ដាប់រឿងសុខភាពស្ដាប់ដល់ណាដែលមានចំណេះខាងសុខភាពមែនទែនដូចជាដុកទ័រខ្លះដែលគាត់ចែកម្លែកចឹងអត់មកស្ដាប់តែតាមអ្នកលក់អនឡាញអីធម្មតាវិលងាប់ហ្នឹងហ្នឹងហើយការិយាវិសទោព្រះអង្គសម្ដែងថាមាន4មានខន្តីមានសច្ចៈមានតមៈមានកតញ្ញូអីចឹងប៉ុន្តែដូចស្មាថាទោះបីយើងរាប់ក៏ដោយបើអាការយល់របស់យើងមិនដល់កម្រិតនៅតែប្រើវាអត់កើតអរឿងចាយវាទ្រពសម្បត្តិនៅសំណួរទី2ហ្នឹងហើយ ចេះវាទ្រព្យសម្បត្តិព្រះអង្គសំដែងថាមាន4បិទដូចអាថាដដែលទោះបីមេតិការអញ្ចឹងក៏ដោយ បើយើង កម្រិតនៃការយល់នឹងវាអត់ដល់កម្រិតទេយកមេរៀនព្រះអង្គយកមកសូត្រក៏ប្រើអត់កើតដែរណាទី1ប្រែអេប្រាប់ថាបោះទៅក្នុងជ្រោះជ្រៅស្អីគេអាជ្រោះជ្រៅហ្នឹងកាពះមិនចេះពេញទេអាហ្នឹង ធ្លុះមករហូតហ្នឹងហើយហូបថ្ងៃហ្នឹងឃ្លានទៀតមែនទេហ្នឹងហើយ ចំកូនប្រពន្ធឬក៏ចាយវាអីហ្នឹងគឺត្រូវតែប្រើប្រាស់ទី2គឺបុលអសងបំណុលចាស់បំណុលចាស់ហ្នឹងគឺចំពុកម្ដាយហ្នឹងហើយបំណុលថ្មីកូនប្រពន្ធហ្នឹងហើយនឹងកប់ជាកំណប់អីអីចឹងទៅ ធ្វើសេចក្តីល្អខ្លះចែកទានអីចឹងទៅ ហើយនឹងមួយផ្នែកទៀតនោះគឺត្រៀមសម្រាប់ពេលវេលាដែល គ្រោះអាសន្នអន់ក្រអីផ្សេងផ្សេងព្រោះសំបីតែយើងមកធ្វើការ នៅកូរ៉េនឹងបានលុយច្រើនក៏ពិតមែនបើយើងអត់ចេះទុកត្រៀមទេ មានពេលខ្លះវាឈឺណាការងារមិនមែនចេះសម្រេចដូចយើងគិតទេ យើងមិនមែនចង់ឈឺទេប៉ុន្តែ be ready ត្រៀមពេលវាឈឺពេលខកខានមិនបានធ្វើការអានឹងត្រូវត្រៀមចឹងមុខរបរអីផ្សេងផ្សេងដូចគ្នាអានឹងជាមេតិការរាប់ ប៉ុន្តែទោះបីយើងចាំតន្ទិញចឹងគ្រប់គ្នាក៏ដោយពិនជាក់ស្ដែងនៅលើភាពវៃឆ្លាតរៀងរៀងខ្លួនហ្នឹងហើយអីមួយទៀតអីមួយទៀតមិញការរលឹកត្រូវការរលឹកត្រូវសមាសតិរលឹកត្រូវវាជ្រៅបន្តិចរលឹកចំពោះរបស់មែនតែនរលឹកឲ្យអត់ចេះកើតទុកអានឹកឯកើតទុកមានន័យថានឹកអត់ត្រូវនឹកសង្សារចាស់ នឹកអត់ត្រូវរលឹកត្រូវ ត្រង់ទីនេះគឺចង់និយាយពីការរលឹកទៅដល់សភាវៈដែលមានពិតយើងរាល់ថ្ងៃដែលរលឹកហើយវានាំមកនៅកង្វល់គឺយើងរលឹកទៅលើរបស់សន្មត់ but not reality នឹកចំពោះរឿងតែធាតុទឹកក្នុងលោកនេះអត់មានរឿងទេ មានតែរបស់ពិតទេ ដែលមកដល់ជីវិតយើងតាមផ្លូវភ្នែកមានតែរូបទេជាវណ្ណៈរូបជា visible object ហៅថារូបារម្មណ៍មកតាមតិចអត់មានរសសេរីសទ្ធាឬក៏សិនស៊ីសមុទ្រទេមានតែសំឡេងជា audible object ជា voice ដែលប្រកបនេះងាងងាងមកដល់ជីវិតនឹងមានតែទួសលេងសិតច្មោះ ដឹងបានតែក្លិនទេតាមអំណាចដឹងបានតែរសជាតិតាមកាយមានតែផលថាភៈគឺភាព ក្តៅតិចឬក៏រឹងទន់ដែលប៉ះតាមផ្លូវចិត្តគឺមានតែការសន្មត់រឿងនេះរឿងនោះអញ្ចឹងតួសមាសតិដែលរលឹក ដឹងរលឹកចំពោះសភាវៈធម៌ដែលមានពិតរលឹកហើយស្រឡះរលឹកហើយ relax រលឹកហើយអត់ stress រលឹកហើយអត់មាន anxiety ទេ រលឹកហើយចិត្តមានកម្លាំងនឹងហៅថារលឹកត្រូវអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាឥឡូវគេនិយាយពាក្យអត់ល្អដាក់យើង រលឹកមិនត្រូវគឺដូចយោញញួរមកដំក្បាលខ្លួនឯងអញ្ចឹងអានេះវាជេរអញគេជេរតែម៉ាត់ទេណាប៉ុន្តែពេលរលឹកអត់ត្រូវអានេះជេរអញអានេះជេរអញវាយខ្លួនឯងហត់នេះជេរអញនេះជេរអញរលឹកត្រូវ គឺមានតែសំឡេងកើតហើយររលត់ឃើញទេកើតហើយរលត់អត់មានឈឺសោះ ហ្នឹងហើយអញ្ចឹងអំណាចរបស់ អារម្មណ៍វាមានអំណាចរបស់វាប៉ុន្តែបើសតិនឹងមានកម្លាំងទោះបីអារម្មណ៍មកតាមរបៀបណាក៏វាអត់អីដែរដែលលឺចាស់ចាស់និយាយថាគេជេរយើងយើងដេកលក់ប៉ិនបើយើងជេរគេយើងដេកអត់លក់ណា ដែលលឺចាស់ចាស់និយាយចឹងឯងហ្នឹងហើយតែបើយើងគិតអត់ដល់យើងអត់យល់ទេព្រោះកាលណាជេរគេហើយ វាមិនមែនដោយចិត្តមេត្តាឯណាមិនមែនដោយចិត្តល្អណាដោយចិត្តខឹងដោយចិត្តក្តៅជេរហើយនៅចង់ដឹងជំរឿវាតអញមិនមែនទេហ្នឹងហើយនៅពេលណាដែលយើងអត់ care អត់ care ហើយជេរជាបាបរបស់គេមិនមែនបាបរបស់ខ្ញុំផងហ្នឹងហើយអត់ care ហើយបិទទៅទូរស័ព្ទដេកលក់ឈឹងព្រោះយើងបានសាងកំហុសផងណាដូចអ្នកជេរអាត្មាបានតិចណាស់ ហ្នឹងសំខាន់កាន់អាត្មាមកហ្នឹងក៏គេដាក់តនីឲ្យអាត្មាវធូនីស្រូបដែរហ្នឹងអាប៉ុន្តែសំខាន់តើយើងញាប់ញយល់ដោយសារពាក្យហ្នឹងអត់អតិពលរបស់អារម្មណ៍ឧទាហរណ៍សំដីខុសមាន4ទី1ពាក្យអត់ប្រយោជន៍ពាក្យអត់ប្រយោជន៍ដែលអ្នកដតីនិយាយហ្នឹងវាប៉ះពាល់ដល់យើងគឺត្រង់ដែលយើងចង់ស្ដាប់ តែយើងចង់ស្ដាប់យើងត្រូវចំណាយពេលទៅស្ដាប់អត់ប្រយោជន៍លីងពាក្យហ្នឹងវាអត់ប្រយោជន៍ស្ដាប់ប៉ុន្តែបើយើងខ្ជិលស្ដាប់យើងអត់ខាតប្រយោជន៍ទេតែបើយើងចង់ទៅស្ដាប់អាពាក្យអត់ប្រយោជន៍ហ្នឹងយើងអត់ប្រយោជន៍ហ្នឹងតែមកពាក្យកុហកមានអតិពលលើយើងត្រង់ដែលយើងជឿកុំមកអួតថាពីណាប៉ាកែកុហកថាអត់ទេប៉ាកែកុហកប៉ុណ្ណាក៏ដោយកុហកបានតែអ្នកជឿតើអត់ជឿអត់បញ្ហាអត់បញ្ហា ពាក្យញុះញង់ចាក់ដោតបំបាក់បំបែកវាមានឥទ្ធិពលសម្រាប់តែមនុស្សតិចសទេឆាប់ជឿឆាប់ប៉ុន្តែបើពលចាក់ចិត្តគេគេអត់បែកគ្នា មានឥទ្ធិពលទេពាក្យជេរបចោ មានឥទ្ធិពលពីណាឈឺចិត្តទេ ពីណាដែលដែលបបាក់ចិត្តខឹងអីចឹងទៅអានឹងមានឥទ្ធិពលហើយតើជេរគេអត់ខឹង អត់មានអធិពលអីជេរទៅជេរលហែកមិនជេរណែហែងកូនបើទៅពុនជេរលែងឈឺរឿងរឿងហ្នឹងយើងចិត្តតែច្រឡំយកទៅឈ្នះគេយកអំពើអាក្រក់យកទៅឈ្នះគេដូចពាក្យសង្កត់សង្កិនជេរបចោអីជាដើមហ្នឹងព្រះអង្គឧទាហរណ៍ចេះមនុស្សម្នាក់កាន់គប់ភ្លើងមួយពីដើមមានបាច់ស្មៅអីចឹងទៅដុតភ្លើង ហើយរត់ទៅអុចសមុទ្រដោយបំណងថាអញនឹងដុតសមុទ្រឲ្យរីងស្ងួតហួតហែងរត់រត់ទៅដល់ដាក់តែទឹកទៅលុតអស់រត់មកដុតទៀតទៅដាក់ដល់ទឹកលុតអស់ហើយព្រះអង្គសួរថាណ៎ណាអ្នកហត់សមុទ្រឬក៏អ្នកដុតចឹងបានព្រះអង្គឲ្យយើងចម្រើនទឹកចិត្តទឹកចិត្តកាន់តែទូលាយ មានមេត្តាកាន់តែខ្ពស់ដូចមហាសាគរទៅយើងអ្នកឯង ដែលមានចិត្តតិចមិនងាយក្តៅក្រហាយព្រោះនរណាធ្វើឲ្យក្តៅទេ ហើយមានតែចិត្តដែលតិចទេ ដែលជាចិត្តមានបញ្ញាជាចិត្តមើលធ្លុះបញ្ហាដែលត្រូវដោះស្រាយយ៉ាងយ៉ាងណាហើយតែក្តៅក្រជ្រោលសម្រាប់ចិត្តខុសហើយមនុស្សខឹងច្រឡោតតតងសម្រាប់ចិត្តអត់ឆ្លាតទេ នៅស្រុកថ្មាគេដាក់អង្គប់កដលអីគេដាក់ឲ្យគេមិនដេញវាយព្រៃហើយតែកដលភ័យមិនរត់ចូលអង្គប់ ហ្នឹងហើយចឹងរបៀបធ្វើបាបមនុស្សគេប្រើវិធីពីរមួយគេប្រើជាអារម្មណ៍របស់តណ្ហាមួយទៀតគេកំឡាយកបដ ாய் មើលយើងមនុស្សលោភលន់គេយករឿងអាបានបានងាយហ្នឹងមកបោកយើងតែបងប្អូននៅកូរ៉េហ្នឹងឮនិយាយច្រើនដែរហ្នឹងអាដាក់តិចបានច្រើនអង្គមើលតែយើងចង់បានច្រើនហ្នឹងគេយកអារឿងដាក់តិចបានច្រើនហ្នឹង ហ្នឹងហើយហើយយើងធ្វើការដឹងហើយបងប្អូន ទៅធ្វើការប្រាក់ខែបានប៉ុណ្ណាបើមិនបាច់ញើសមិនគេឲ្យប្រាក់ខែប៉ុណ្ណឹងឯងមែនទេហ្នឹងហើយថាកែទាំងឡាយបើគេមិនចំណេញម្ដងពីរដងលើហ្នឹងក៏គេមិនជួលយើងដែរមែនទេណាសុខតែកុំសូវជឿពេកអាដាក់ពេកបានច្រើនហ្នឹងហើយមួយទៀតមើលយើងមិនចង់បានអីទេមើលតែមិនជឿមនុស្សយើងជឿផ្ដេសផ្ដាស់ខ្លាចភ័យច្រើនគេយក រឿងឲ្យយើងភ័យនោះមកបំភ័យយើងតែម្ដងអឺកណាមានចម្ងល់មួយព្រះអង្គចាស់អឺតើអហេតុកៈចិត្តជាអាសោមនៈចិត្តឬក៏ជាសោមនៈចិត្តហើយឆ្លើយមួយសិនអហេតុកៈជាអសោបណៈអសោបណៈសោផននឹងប្រែថាល្អអសោផននឹងមិនមែនប្រែថាអាក្រក់ទេគ្រាន់តែថាចិត្តនឹងមិនមានសោបណៈចេតសិកកើតជាមួយតែប៉ុណ្្នឹងឯង ចឹងចាស់អ្នកហេតុលោកគ្រូអ្នកហេតុរាល់តួចិត្តទាំងអស់សិតតែអ្នកហេតុមិនមែនជាតួហេតុអញ្ចឹងយើងត្រូវស្គាល់ថាស្អីជាតួហេតុមានតែ6ឯងលោភៈទោសៈមោហៈអលោភៈអទោសៈអមោហៈនឹងស្អីក៏ដោយក្រៅពី6ហ្នឹងសិតតែជាអ្នកហេតុទាំងអស់ហ្នឹងហើយហ្នឹងហើយតួហេតុជាចេតសិកត្រូវហើយតែហើយមួយចឹងមានរៀនអភិធម្មឲ្យបានសួរណាកណាអឺមួយសំណួរទៀតតើអឺ និវរណធរអត់សូវយល់លោកគ្រូដែលបដិបកជាមួយចិត្តនិងកាយកម្មអញ្ញតាលោកគ្រូគ្រូអីវីដេអូហ្នឹងកណាអត់សូវយល់ហើយមួយសំណួរទៀតអឺតើសំខាបលាបៈនិងដេរឆានកថា ខុសគ្នាដូចបណ្ដិតលោកគ្រូអឺនិវរណៈវារៀបរៀងរៀបរៀងអីមិញរៀបរៀងអឺបដិបកជាមួយកម្មអញ្ញតា កម្មញ្ញតារូបកម្មញ្ញតាចិត្តកម្មញ្ញតាកណាកាលណានិវរណៈកើតឡើងយើងដឹងហើយនិវរណៈប្រែថាធัวជាគ្រឿងរារាំងអញ្ចឹងណាវារារាំងអីរារាំងក៏សល់ណែដូចស្ដាប់ស្ដាប់ធัวអញ្ចឹងងុយហមអានឹងស្អីគេថៃនមិទ្ធនិវរណៈល្ងុយហ្នឹងហើយអឺស្ដាប់ស្ដាប់ទៅជួនកាលវាមិនចំចំណុចខ្លួនឯងចង់ ខឹងភ្លាមអាហ្នឹងទៅជាទោសៈព្យាបាទហ្នឹងវិជកិច្ឆាតែមានជាធម្មតាបុថជនយើងហ្នឹងហ្នឹងក្រណតិចច្រើនវិជកិច្ឆាត្រូវកម្ចាត់បងដោយសោតា បត្តមៈបើនៅជាបុថជននេះក្រណថាបើយើងគិតត្រូវពិចារណាត្រូវស្ដាប់ត្រូវទៅវាវាទៅជាវិជកិច្ឆានុស័យអញ្ចឹងណាក្រណដេកណាមិនគាត់ងាប់ទេអសម្ភបលាបៈនិងដេរិឆានកថាសម្ភបលាបៈ យើងនិយាយចំពោះ ពាក្យរយរាយអត់ប្រយោជន៍ច្រើននៅក្នុងសិក្ខាបទដែលយើងប្រើចំពោះកុហកដែលដូចជាកថាយើងច្រើនប្រើនៅក្នុងវិន័យរបស់អ្នកបួសអញ្ចឹងណារបស់អ្នកបួសនឹងសំបីតលើករឿងអត់ប្រយោជន៍ច្រើនរឿងភារតៈរឿងសង្គ្រាមរៀមគេអីអានិយាយមកសរុបយកប្រយោជន៍ស្អីគ្មានហ្នឹងណាហាត់ដេរិឆានកថាហ្នឹងហើយ សម្ផបលាបៈវាពាក់ព័ន្ធនឹងនិយាយធ្វើឲ្យខូចប្រយោជន៍ឧទាហរណ៍ថាឥឡូវគេបំរុងធ្វើការងារអីមានប្រយោជន៍ឯងនាំគ្នានិយាយតប៉ែអត់ប្រយោជន៍ថ្មងណាអាហ្នឹងហៅថាសម្ផបលាបៈដែលដូចថាថាទោះបីនិយាយត្រូវកាលពេលវេលាដែលគេស្ដាប់ក៏ដោយប៉ុន្តែនិយាយទៅទៅរឿងស្អីដែលបូកសរុបមកឲ្យកើតប្រយោជន៍អត់មានហ្នឹងហ្នឹងហៅថាតិរិឆានកថាសំបីតែយើងនិយាយរឿងពពុតក៏ដោយ និយាយហើយអត់សរុបយកកន្លែងអប់រំឲ្យកើតជាប្រយោជន៍ឧទាហរណ៍ថាអឺមនុស្សយើងដូចលើករឿងពពោរិស័តតាំងពីរឿងនាងពភាវតីរឿងស្ដេចកុសរិយស្នេហាគ្នាយ៉ាងម៉េចយ៉ាងម៉េចអីចឹងណានិយាយនិយាយនិយាយគ្រាន់តែសើចលេងណាសំខាន់គឺកន្លែង conclusion ទោះបីនិយាយវាពាក់ព័ន្ធនឹងរឿងលេងសើចអីខ្លះប៉ុន្តែត្រូវសំដៅទៅលើអាកន្លែងសរុបថាតើចង់និយាយរឿងអី ចឹងសូម្បីព្រះសម្មាសម្ពុទ្ធក៏និយាយដែរបើថាគេស្នេហាគ្នាយ៉ាងម៉េចឧទាហរណ៍ដូចក្នុងរឿងប្របាទកោសរាជណាក្នុងបេដកកន្លែងខ្លះអាមិនហ៊ាននិយាយផងព្រះអង្គនិយាយនិយាយពីនាងប្របាទកោសរាជនឹងសរសើររៀងនាងប្រភាវតីសតគិអញ្ចេះរៀងចេះចេះចេះចេះចេះចេះចេះចេះយើងស្ដាប់មិនស្រួលវាកើតរឿងអីផ្សេងប៉ុន្តែសរុបចុងក្រោយ បានព្រះអង្គនិយាយថាឲ្យបានកើតជាប្រយោជន៍អីមិនចឹងនេះធ្លាប់រៀនវិន័យដឹងហើយ ណាបើនិយាយពីរឿងស្នេហាវិញណាអាមាមហ៊ាននិយាយកន្លែងខ្លះប៉ុន្តែក្នុងអត្ថកថាលោកប្រាប់ដែរឲ្យអ្នកនិយាយហ្នឹងតាំងស្មារតីឲ្យល្អប្រហែលជាអស់ថ្មនេះអឺគ្រប់យ៉ាងកើតឡើងទល់តែមានហេតុណាតដែលបច្ច័យគ្រប់សំបី ព្រះសម្មាសម្ពុទ្ធបើបុគ្គលមិនមានឧបនិស្ស័យទេក៏ព្រះអង្គ ជួយបញ្យល់អត់បានដែរដោយឪពុកក្មេងព្រះអង្គដឹងហ្នឹងដឹងរឿងហ្នឹងឯងប្របាទសុពពុទ្ធហ្នឹងជាបៃតាក្មេងបៃតាក្មេងហ្នឹងអត់ជ្រះថ្លាមួយព្រះអង្គទេហើយព្រះអង្គចង់ទៅប្រោសឲ្យបិទទ្វារអត់ឲ្យចូលទៀតហ្នឹងហើយអញ្ចឹងទៅព្រះអង្គមានពនាមថាបរិសទ្ធមសារថិទូនមានបានតែអ្នកមានឧបនិឧបនិស្ស័យបនិស្ស័យហ្នឹងគឺត្រូវប្រើគ្រប់ស្ថានភាពគ្រប់ បរិបទសង្គមទាំងអស់អត់មានបុគ្គលណាមួយក្នុងលោកនេះសូម្បីតែគេលើកជាអាទិទេពក៏ដោយมันអាចមកបង្វិលទិដ្ឋិរបស់សត្វលោកនេះឲ្យទៅតាម ស្របបំណងរបស់ខ្លួនឯងបានវាលែងតែគេចង់ជឿចង់យល់តែប៉ុណ្្នឹងឯងឥឡូវឧទាហរណ៍ថាគេជឿថា God made everything អាត្មាជាប្រឆាំងមួយ គ្រូបរទេសហ្នឹងអញ្ចឹង God made អាត្មាមួយមើល made ឲ្យអាត្មាជឿ God មើលណាអញ្ចឹងបានជនជាតិអាមេរិកកាំងគាត់ថា first man made God and then God made man ហ្នឹងហើយប៉ណ្ណឹងគ្រាន់តែជាពាក្យ logic ប្រអាប់គ្នាលេងប៉ណ្ណឹងថាការពិតទោះបីបុគ្គលតាំងថាជាប្រព្រំ បង្កើតលោកមិនមែនព្រំប្រហែលថ្ងៃនេះទេនៅក្នុងសាសនា Hindu គេមាន ព្រះ3គេមានព្រះព្រំជា creator ជា god បង្កើតហើយមាន ហើយមាន ព្រះសិវៈជាព្រះបំផ្លាញលោកហើយគ្រប់យ៉ាងប្រព្រំអ្នកបកើតតាំងពីផែនដីតាំងពីស្អីស្អីហ្នឹងហ្នឹងហើយអាហ្នឹងមនុស្សអ្នកថាទេតែព្រះហ្នឹងថាអត់មិនដឹងទេណាប៉ុន្តែនៅតែមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាជឿទៅលើរឿងហ្នឹងបានទេវានៅតែលើឧបនិឧបនិស្ស័យហើយម្យ៉ាងទៀតបើសិនជាពួកគាត់អាចកែប្រែបាន ដោយងាយទៅចម្លែក ពួកគាត់ពិបាកកែគឺជារឿងត្រឹមត្រូវហើយ ពីព្រោះនៅក្នុងសង្គមយើងនឹងឲ្យគាត់ជឿតែចឹងមែនទេងាកមិញហ្នឹងក៏មានអ្នកសុំអីងាកមិញចង់បញ្ចប់ចង់អាត្មាសូត្រធោឲ្យកើតសេរីសួស្តីស្អីណានោះហ្នឹងហើយបើសិនជាគាត់ភ្លាមមកយើងប្រាប់ភ្លាមស្រាប់តែគាត់កែភ្លាមមកអាត្មាថាចម្លែកហើយពីព្រោះតាំងតែពីកើតមកតាំងពីតូចមកទៅវត្តមានអីស្អី កូនថ្វាយគុំប្រាក់ទៅបានសុខមិនចឹងថ្វាយគុំលោកទៅកូនបានសុខមិនចឹងអញ្ចឹងវាបៀលអាជំនឿនឹងឡងក្រាស់ខ្មឹកពាក្យថាកម្មផលដែលពុទ្ធបរិញ្ញាមិនដែលចូលទៅក្នុងចិត្តប្រជាជនយើងសូម្បីម្ដងអត់លេចហ្នឹងហើយអញ្ចឹងវាបៀលឡើងក្រាស់មែនទែនអញ្ចឹងបានយូរយូរចាស់ចាស់ស្ដាប់យល់មួយមួយស្មានសบายចិត្តដូចជាដូនមួយនោះគាត់ចិត្តចិត្តប៉ែតគាត់ថាទំយល់ចិត្តអស់កាយគាត់ថាទំយល់ហើយស្មាន ពីមុនគិតថាក្មេងក្មេងយល់ថ្មសบายចិត្តដល់មានចាស់យល់រត់តែសบายទៀតតែ ចាស់ឲ្យលៀងជ្រះដែរណាណាអឺយើងត្រូវមើលនៅជុំវិញគាត់ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអឺវាពាក់ព័ន្ធនឹងកន្លែងដែលរស់នៅបដិរូបប្រទេសជុំវិញគាត់នឹងមនុស្សបែបណាអញ្ចឹងសំបីតែយើងនិយាយមួយគាត់អាត្មាគិតថាយូរយូរយើងនិយាយម្ដងមែនទេ តែអ្នកប្រមូលគាត់ទៅជឿផ្ដេសផ្ដាស់ហ្នឹងប្រមូលច្រើនដងតែទៅវត្តទៅដល់ថ្វាយអង្គមព្រះដុតធូបមកជិបអួយតែមួយព្រះនោះអួយតែពីហ្នឹងទៅសុំទឹកលោកតាទៀតមិនចឹងអីរលសិលហ្នឹងហើយយើងយូរយូរនិយាយម្ដងចូលវាងាយដល់ទេអញ្ចឹងវិធីដែលល្អមិនបាច់ចង់កែគាត់ទេអាត្មាគិតថាគេហៅអូសទូកកុំអោយលាន ចាប់ត្រីបានកុំអោយល្អទឹក ផ្លូវវាចកំបោះបង់ផ្លូវត្រង់កំដៅហោងផ្លូវវាចកំបោះបង់មិនមែនឲ្យយើងទៅកុហកទេណាពាក្យហ្នឹងឧទាហរណ៍ថាយើងទៅកន្លែងមួយបើបើអាផ្លូវទៅហ្នឹងវាកពើដើរវៀងតែមិនបោះបង់កោដៅទេអញ្ចឹងកុំឲ្យគាត់ដឹងខ្លួនថាយើងចង់ចែកែគាត់គ្រាន់ថាឲ្យគាត់ស្ដាប់ឬក៏ឲ្យគាត់បានស្ដាប់នៅ ពាក្យណា ដែលជាមេរៀនមែនទែនរបស់ព្រះអង្គនឹងបដាបដាអញ្ចឹងទៅ ណាទុកឲ្យវាជ្រាបតាមម្ដងតិចម្ដងតិចម្ដងតិចតាព្រោះការណែនាំចំពោះបុគ្គលដែលមានវ័យចាស់ជាងយើងជាពិសេសពុកម្ដាយយើងនេះគឺបាក់ណាបាក់គឺគាត់អាំងអញឪអញម៉ែនឹងមកត្រូវហើយត្រូវហើយអញ្ចឹងដល់យើងមានវិធីសាស្ត្រល្អដូចបងម្នាក់នៅខេត្តកំពង់ធំគាត់ចង់ឲ្យឪពុកគាត់យល់ហើយគាត់អាចារ្យទៀតប៉ិនគាត់អត់ស្ដាប់គាត់ថាលោកណាដូចតលោកណា កូនស្ដាប់យល់មុនគាត់ចង់ឲ្យស្ដាប់ដែរប៉ុន្តែពិបាកអញ្ចឹងគាត់មាន វិធីសាស្ត្រមួយគាត់ថតកាសែតណាដែលនិយាយបញ្យលពីហេតុផលល្អល្អហ្នឹងហើយគាត់ដាក់ចំណងជើងអានេះនិយាយរឿងអីរឿងអីគាត់ដាក់លើទូមួយក្បែរទ្វារចេញចូលគាត់អត់ប្រាប់ឪឲ្យស្ដាប់ទៀតតែគាត់ថតហើយគាត់ដាក់ចំណងជើងកាសែតហ្នឹងហើយគាត់មានមាសជាឪអត់ស្ដាប់ទេដល់គាត់ដាក់ចឹងទៅពេលដែលបងនឹងអត់នៅផ្ទះ ឪពុកហ្នឹងឃើញចំណងជើងចឹងលោបស្ដាប់លោបស្ដាប់គេនិយាយរឿងអីដល់ពេលគាត់ស្ដាប់បាន4 10កសែតមកអាមាននេះហ្នឹងវាតម្លាក់ចុះគាត់ចង់ដឹងទៀតណាដល់ចង់ដឹងទៀតគាត់សួរកូនគាត់អាអូនហើយមានកសែតចឹងចឹងទៀតអត់ចូលកន្លងហ្នឹងហើយមានពេលខ្លះយើងនិយាយត្រង់ត្រង់ពេកអត់កើតទេអានឹងបានថាចេះ10មិនស្មើអ្នកប្រសពមួយកុំឲ្យដឹងខ្លួន បងមួយនៅកាណាដានោះចឹងដែរគាត់យកកសែតខ្មែរហ្នឹងយកទៅថតចែកគាត់ចែកទៅមិត្តភ័ក្ដិគាត់អីអីចឹងទៅហើយសិតទៅនៅក្មេងៗចឹងគាត់ថាឲ្យគាត់ស្ដាប់ធម៌មិនគាត់នៅក្មេងចឹងតែគាត់ចេះវិធីគាត់ថាកុំយកទៅស្ដាប់យកទៅទុកព្រោះខ្ញុំចែកគេគ្រប់គ្នាមិត្តភ័ក្ដិឯងចែកមិនកើតណាប៉ិនទុកតាណាដែលមើលឃើញកុំស្ដាប់ឲ្យសោះហាមស្ដាប់គាត់ទុកតាណាដែលមើលឃើញអីគាត់ចូលចិត្តស្ដាប់តែចម្រៀងឯងដបង ប៉ុន្តែចម្រៀងណាទល់តែយើងអត់ការទុកខ្លាំងជាស្ដាប់ព្រោះទៅប៉ុន្តែមនុស្សយើង នៅពេលនេះ depression ខ្លាំង stress ខ្លាំងស្ដាប់ចម្រៀងគឺថ្លង់មកដឹងស្អីទេលហែកបេះដូងឯណានេះញ៉ៃញ៉ៃថ្លង់មកព្រោះនៅពេលនេះចិត្តទោមមនោខ្លាំងចិត្ត stress ខ្លាំងស្ដាប់ព្រោះលែងព្រោះហើយវាតែល្មមល្មមទេបដែត romantic តាមវាទៅណាប៉ុន្តែគាត់ស្ដាប់ចម្រៀងលែងព្រោះគាត់ដើរចុះដើរឡើងដើរចុះដើរឡើងឃើញអាឌីស លីធរហ្នឹងគាត់យកទៅស្ដាប់អស់ប្រហែលតែ10ម៉ោងឯងគាត់ទៅទិញអាម៉ាស៊ីនថតម្ដងចេញ10ហ៎គាត់ថាំងអាណាអត់ស្ដាប់ធោះឈួតសុតគាត់ថតចែកអញ្ចឹងសំខាន់គាត់ដឹងសិនឃើញទេប៉ុន្តែវិធីឲ្យមនុស្សស្ដាប់ហ្នឹងយើងយើងប្រាប់ត្រង់ឲ្យស្ដាប់ហ្មងជើងកាលវាវាបត់ខ្លាំងពេកដូចឡានហ្នឹងបត់ពេលលឿនហ្នឹងវាកលាប់ហ្នឹងហើយអញ្ចឹងជាដំបូងហ្នឹងបងអូនមិនបាច់ចាំ ថាចង់កែប្រែគាត់តែម្ដងទេគ្រាន់តែគិតថាធ្វើម៉េចឲ្យគាត់បានស្ដាប់ខ្លះអីចឹងទៅហើយឲ្យគាត់សម្រេចចិត្តខ្លួនឯងចឹងជាយោបល់អាត្មានួនមួយមួយទៀតគឺគណៈថាធ្វើម៉េចយើងអប់រំចិត្តរបស់យើងកុំឲ្យយើងវាឆាប់រួរវាចឹងអឺចិត្តជាធម្មជាតិគិតមាន មនុស្សច្រើនណាស់ដែលចង់ឲ្យថាកុំឲ្យចិត្តគិតច្រើនធាតុពិត function របស់ចិត្តគឺគិតនឹងឯងប៉ុន្តែបើយើងស្គាល់វា យើងសម្រួលវាឲ្យគិតរឿងអីដែលមាន ប្រយោជន៍ដូចទឹកធ្លាក់ពីលើមកតាមស្ទឹងអញ្ចឹងណាមិនអាចទៅទប់ទឹកមិនឲ្យធ្លាក់ទេ តែបើគេឆ្លាតគេប្រើហុងទឹកគេអាចបំបែកទឹកទៅដាក់ដំណាំដាក់អីចឹងទៅចិត្តនេះហាមវាមិនឲ្យគិតអត់បានទេប៉ុន្តែបើកាលណាយើងយល់ពីចិត្តគឺ អាចប្រើឲ្យចិត្តគិតទៅលើរឿងដែលមានប្រយោជន៍អញ្ចឹងត្រូវតែរៀនពីវាណាត្រូវរៀនពីវា ដូចបងអូនចង់ទៅធ្វើការកន្លែងណាចង់មើលបងអូនខ្លះកាន់ម៉ាស៊ីន2 3អីចឹងមុននឹងកាន់វាកើតទៅរៀនពីវា ចិត្តដូចគ្នាត្រូវតែរៀនពីវា